ដោយគ្មានលំនឹងវាយោក៏ស្ងៀមស្ងាត់ឆឹងពេលគ្មានបងនៅក្បែរតើអ្វីអ្វីអាចវិលដូចដើមដែរទេគ្មានមានមេជីវិនអូនรู้ដូចជាមនុស្សឈ្គូ កម្មពីមកដុំរើឲ្យប្រតពុំក៏ដឹងដែរថាយើងមិនអាចខ្វឹងគ្នាពិនរងាជីវិតអូនរੂសែងឯកានឹកខ្លាំងណាស់ចង់ឲ្យបងវើត្រឡប់ ជាដឹងច្បាស់ថាមិនអាចមានថ្ងៃជួបមុខក៏រូបអូននៅតែស្រលាញ់បងគ្មានថ្ងៃប្រែស្រលាញ់គ្នាហើយដោយយើងមិនអាចនៅក្បែរគ្នា ក្រុមពេលវេលាយើងមិនចង់ឃ្លាតពីគ្នាឡើយ យโปรดពុំងារក៏ដឹងដែរថាយើងមិនអាចខ្វឹងគ្នាពិនរងាជីវិតអូនរួសសាយឯកានឹកខ្លាំងណាស់ចង់ឲ្យបងវើត្រឡប់មក ច្បាំងថាមិនអាចមានថ្ងៃជួបមុខក៏រូបអូននៅតែស្រលាញ់បងគ្មានថ្ងៃប្រែស្រលាញ់គ្នាហើយដោយយើងមិនអាចនៅក្បែរគ្នា ក្រុមពេលវេលាយើងមិនចង់ឃ្លាតពីគ្នាឡើយ ក្រោយត្រូវបិណ្ឌបងរូបស្រស់ត្រឹមត្រូវ